លីធ្នូលេវថៅដងដីនៅសំដៅចូលព្រៃគិតថាទៅរកអុកតើដើរបាត់កន្លះគីឡូម៉ែត្រឯកលេខព្រៃប្រទេសស្អីនោះវ៉ាហេងដាក់ពិតជាសំណាងឯដាក់អែបខាងប្រុងនឹងក្រគួយអប្រួយគួយនឹកថាឆ្ងាញ់អប្រួយគួយនឹកថាឆ្ងាញ់យកនោះប្រុងបាត់ទុំខ្សែរត់បាត់ងើយតើទៅជួតក្បាលនឹងកាមាជាងបងសង្កវ៉ាប្រទេសមកវងលោកបរិយមូស្លឹកសង្កែអុចភ្លើងចិត្តដែលផ្សែងហុយត្រលោអេះបានមិនដឹងធ្វើយ៉ាងមិនរកគិត ប្រហែលជាយ៉ាប់គិតមួយស្ទូធំតាមឈើក៏មិនចេះឡើងតាមឈើក៏មិនចេះឡើងមុខបន្តិចបានរត់ខាងក្រញាំមើមកព្រឹកដឹងតែដល់បន្ថយថ្ងៃរះកាត់ទៅទៅដល់បឹងមួយ ហត់ពេកពេកក្រោកតាមឈើមកពីមកមើលថាបានដើមមួយស្រុះលេតក្រលេកទៅទឹកឬសូសន្ទឹករលោករំជួយចាស់ខ្វាយខ្វាយហើយប្រព័ន្ធបឹងកែភ្នែកសំលឹងមិនឲ្យដាច់ឡើយលោតប្រងទៅចាប់អស់ហើយលោតប្រងទៅចាប់អស់ហើយអត់ ដោយកាពើប្រលឹងចុងសក់រត់ឡើងស្រស្រក់ជួបនឹងដំពុកឃើញរត់ចេញខ្យល់ហុយហុយដីផេះផុយផុយខ្ញុំក៏បថុយលុកចេះមិនចេះទន់ទន់ក្តៅក្តៅទៀនចេញមកក្រៅពោះវែងទៅមុខចាំកាលបានរត់រកម៉ែចាំកាលបានរត់រកម៉ែមកអើយជួយថែរត់ទៅប្រាំងអាយុរស់សៀលជ្រឿជ្រេទៅហើយគិតថាត្រឡប់ក្រោយទៅរករំលើថាអាន មាត់ប្រពន្ធកូនធ្លាប់អត់បានហូបមិនខានចាស់ហេងវិញបេះមួយសិនទឹកយកត្រាំទឹកព្រមហូបហូបបានយកមកបងស្លោព្រាមព្រាមយកមកបងស្លោព្រាមព្រាមហូបឲ្យមិនទាន់ពេញតែផ្ទាំងអើយ ចុងសក់រត់ឡើងស្លាកស្លាកជួបនឹងដំបុកឃើញរត់ចេញខ្យល់ហុយហុយដីផេះផុយភ័យខ្ញុំក៏បន្ថយលុះចេះមិនចេះទិញទិញក្តៅក្តៅទៀនចេញមកក្រៅពោះវែងដំបុកចាំកាលបានរត់រកម៉ែចាំកាលបានរត់រកម៉ែមើលជួយថែរត់ដល់ប្រាំងអាយុងើយរសៀលជ្រៀតជ្រែទៅហើយគិតថាត្រឡប់តើត្រូវរករកថាមកជួបនឹងវងទឹកព្រៃទៅព្រិចថ្មីថ្មីគ្មានអ្វីប្រៀបបានគិតថាល្ងាចនេះឆ្ងាញ់មកប្រពន្ធកូនធ្លាប់អត់បានហូបមិនខា ជាហេងវិញបេះមួយសន្តិយកត្រាំទឹកធ្វើមហូបហូបបានយកមកបងស្លោភ្លាមភ្លាមយកមកបងស្លោភ្លាមភ្លាមហូបឲ្យមិនទាន់អួតពេញតែផ្ទាំង